អនុមោទនាស្ដាប់ព្រះធម៌ទេសនាអនុមោទនានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយស្សៈ ទូលព្រះបង្គំខ្ញុំព្រះករុណាសូមលំអិតលំអោនកាយវាចាចិត្តនមស្ការថ្វាយបង្គំឧទ្ទិសដៅចំពោះ ប្រជុំ3នៃព្រះត្រៃរតន៍គឺមាន ព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និង ព្រះសង្ឃរតនៈ1 ដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរគង់ខ្ពស់ក្នុងលោក ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពការទាំងពួងខ្ញុំ ប្រកាសរណាសូមនមស្ការថ្វាយបង្គំចំពោះលោកឪជាម្ចាស់ដែលជាព្រះបិតាសង្ឃវត្តកោះពលាជ័យដែលជា ធិបតី ក្នុងការចាត់ចែងកម្មវិធីបន់ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លា និងសមានភាពចំពោះបកណាម្ចាស់គ្រប់ព្រះអង្គដែលគង់នៅនាវត្ត កោះពន្លាជ័យគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាថ្មភាពសូមចម្រើនពរដល់លោកអាចារ្យចាស់ព្រឹទ្ធាចារ្យលោកយាយលោកតាវិយាវិជ្ជៈ នាវត្តកោះពន្លាជ័យសូមទទួលការរាប់អានពីអាត្មាភាពនិងសូមចម្រើនពរដល់ពុទ្ធបរិស័ទដែលអញ្ជើញមកជាភ្ញៀវកិត្តិយសនិងបានចូលរួមអង្គុយត្រង់ត្រាប់ស្ដាប់ព្រះធម៌ទេសនានាវេលាឱកាសនេះ ដោយសេចក្តីរាប់អានពីអាត្មាភាពផងដែរអិតោបរាំងមយ៉ាងធម្មទេសនាំងទេសសាមិ បន្តបន្ទាប់ជាប់អំពី ការតាំងបတ်នមស្ការមកប្រមាណប៉ុណ្ណេះតម្រូវត្រូវការពេលវេលា អង្គខ្ញុំបកករណាអាត្មាភាព និងសូមព្រះរាជអនុញ្ញាតនិងអនុញ្ញាតអំពី អង្គគ្រូចារិកាវត្តកពលាជ័យនិងអនុញ្ញាតអំពីការសម្ដែងពធ នាវេលាឱកាសនេះ ដើម្បីចែកជូនញាតិញោមពុទ្ធបរិស័ទក្រណនឹងបានជាទីសម្ដាប់ហើយការសម្ដែងពធទេសនាក្នុងឱកាសនេះគឺជាកម្មវិធីចម្រើនបជននិងពិធីឆ្លងក្តារនឹងដែលលោកឪជាប្រជាអធិការនឹងបានរៀបចំ កម្មវិធីនេះឡើងជូនចំពោះលោកយាយវិយាវចៈវត្តដែល មានឧបការៈសម្រាប់វត្តនឹងនឹងណាលោកយាយមួយណាចេះណាលោកយាយនៅមុខនេះហ៎បជនម៉ានអីលោកអូហើយលោកយាយឈ្មោះអីដែរញោមឈ្មោះអីព្រំអ៊ូញបើអីមើលប្រូក្រាមមួយមកហ្នឹងហើយ ឃើញថាពុទ្ធបរិស័ទនៅកន្លែងនេះដូចជាមិនសូវមានទេឆ្ងាយ ពីភូមិឆ្ងាយពីស្រុកតែការកសាងហ្នឹងដូចមើលទៅអត់ទឹះភ្នែកទេស្រស់ស្អាតកាលពីមុនមកអាត្មាចេញចូលចេញចូលនឹងញឹកពីមុនហ្នឹងចេះមកជួយឧបត្ថម្ភជ្រុំជ្រែងបើមិនបានអីក៏បានចង្ហាន់ដែរដល់ពេលឥឡូវចង់សុំវិញមិនអីញោម ដល់លោកលោកប្រឹងប្រែងឲ្យបានរីកដុះដាលមើលទៅស្រស់ស្អាតញោមនឹងបដូរពីកន្លែងវត្តមួយដែលមិនគួរឲ្យចង់នៅដល់ពេលឥឡូវឃើញទៅចង់នៅណាជប់ធ្វើសក្រាចវត្តថ្មីដងតុងគិតមកនៅនឹងដែរទៅហើយបើមិនបានអីទេលោកឪធ្វើអីធ្វើទៅអឺ ហើយអាត្មាណាចាំតែ ទទួលចំហាយក៏បានដែរលោកឪរវល់ពេកអាកូនអើយដាក់ឲ្យគេមកផ្ទិលពីផ្ទិលអើយសោតទៅ មើលមិនចេះអីចេះយ៉ាងកិញក៏បានអឺចឹងអរគុណណាស់ចំពោះទឹកប្រតីរាប់អានចំពោះខ្ញុំបកណាបាននិមន្តមកចូលរួមសម្ដែងពធទេសនា ក្នុងកម្មវិធីបន់ចម្រើនបជននិងឆ្លងក្តារជូន ឧបាសិកាព្រំអ៊ូញនឹងហើយកម្មវិធីប៉ុននេះគឺព្រះអង្គគ្រូព្រះចារិកាណាព្រះនាមសានសាន់ព្រមទាំងពុទ្ធបរិស័ទចំណោះជើងវត្តលោកឆៃនិងអ្នកស្រីហ៊ួនព្រមទាំងបុតនិងលោកសុកអ្នកស្រីហំព្រមទាំងកូនចៅ អ្នកស្រីហាំព្រមទាំងកូនចៅអ្នកស្រីពូចរឹមព្រមទាំងកូនចៅដែលមានសទ្ធាជ្រះថ្លា ចូលរួមមួយលើនោះគឺព្រះអង្គគ្រូសានសាន់អ្នកផ្ដើមគុណិតក្នុងការធ្វើនឹង ដើម្បីអនុគ្រោះដល់លោកយាយផងនិងដើម្បីឧទ្ទិសកុសលជូនចំពោះញាតិដែលបានចែកឋានទៅកាន់លោកខាងមុខ នោះមួយផ្នែកផងដែរហើយកម្មវិធីប៉ុនហ្នឹងគឺប្រារព្ធនៅថ្ងៃសុក្រ8រោចខែផលគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី25ខែមីនាឆ្នាំ2022ហើយប្រពនៅណាវត្តកោះពុនលាជ័យឃុំអមលៀង ស្រុកថ្ពងខេត្តកំពង់ស្ពឺហ្នឹងសូមញាតិញោមទាំងអស់គ្នាដែលចូលរួមដែលជ្រះថ្លា នៅចំណែកប៉ុនទាំងអស់គ្នាប៉ុណ្ណាអនុមោទនីនឹងមករយៈពេលកូវីដជាង2ឆ្នាំនេះ ថ្មអត់ដែលបាន ចូលវត្ត កោះពលាជ័យទេ ទៅវាថ្ងៃហ្នឹងទេញោមបែកគ្នាមករយៈស្រាប់តែ បានមកឃើញវត្តមានសាលាឆាន់ថ្មីបាត់ពីមុនមកទៅកន្លែងនេះទៅណាឥឡូវហ្នឹងវាលស្អាតអញ្ចឹងឃើញថាបុណ្យបារមីរបស់លោកឪហ្នឹងខ្លាំងក្លាណាស់អាចអូសទាញវត្តស្រុកព្រៃឲ្យ មានសំណង់ដុះដាលព្រមទាំងមាន ម្ចាស់គ្រប់អង្គបានចូលសាងពភ្នោះ នឹងច្រើនអង្គពីមុនមកមានមួយអង្គពីរអង្គនឹងមួយអង្គពីរអង្គនឹងខ្វះចង្ហាន់ទៀតណាដល់ពេលឥឡូវច្រើនអង្គអាចគ្រប់គ្រាន់មកប្រើប្រាស់ទៅរួចតែទោះជាញាតញោមពុទ្ធបរិស័ទហ្នឹងនៅឆ្ងាយឆ្ងាយ លោកមិនអាចទៅបិណ្ឌអីបានតែអាចប្រស្រ័យតំណាក់តំណងជាមួយលោកឪហ្នឹងមាន ភ្ញៀវមានអ្នកស្គាល់ទីចិត្តទីឆ្ងាយហ្នឹងចូលរួមឧបត្ថម្ភ ហ្នឹងហើយមិនតែប៉ុណ្ណោះសោតលោកអាចមានលទ្ធភាពក្នុងការចែកទាននឹងរៀងរាល់ឆ្នាំមួយឆ្នាំលោកធ្វើទានម្ដង សំបីតែកូវីដគេណាมันអាចមានលទ្ធភាពធ្វើបាន តែលោកអាចធ្វើបានទៅតាមញាតិបធររបស់លោកស្គាល់ផងនិងតាមកិច្ចការងារបែប ណាសាសនាហ្នឹងក៏លោកអាចគៀកោពុទ្ធបរិស័ទនឹងសំនៅណាអមិសៈទាំងឡាយដើម្បីចូលរួម ក្នុងការចែកទានដល់ពុទ្ធបរិស័ទក្រីក្រនឹងហើយក្នុងឆ្នាំហ្នឹងក៏លោកត្រៀមដែរហ្នឹងហើយលឺសូមានសង្ឃនិកាក៏ត្រៀមសម្រាប់ធ្វើទានចំពោះចាស់ចាស់នឹងដែលគាត់ណាមានវ័យចម្រើនហើយនឹងនឹងសិតតែជាការសន្សំ ក្នុងការចូលរួមបំពេញបុណ្យបំពេញកុសលហើយញាតិញោមថ្ងៃនេះសោតទៀតក៏បានឃើញនៅទឹកបតីរបស់ព្រះអង្គគ្រូហ្នឹងយកចិត្តទុកដាក់ចំពោះលោកយាយដែលជាវិយាវចៈធ្វើជាពិធីចម្រើនបជននឹងឆ្លងក្តារហើយញាតិញោមពុទ្ធបរិស័ទឃើញក្តារអញ្ចឹងមានចង់បានដែរអត់ទេ អត់ចង់បានទេទោះចង់បានក៏ប្រហែលជាលោកអ៊ូអត់ធ្វើឲ្យដែរមើលទៅនោះហ្នឹងហើយមានតែដាច់ខ្យល់ផឹងហ្មងកូនគេលប់ធ្វើអីចឹងទៅ យើងមិនបានឃើញតែបើថាឃើញស្រស់ស្រស់ទេអត់មានណាចង់បានទេណាញោមតែឃើញចឹងអត់មានណាចង់បានទេតែតាមពិតទៅអត់មានអីជាការអាក្រក់អ្វីអ្វីទាំងអស់យើងគ្រាន់តែជាការយល់របស់យើងដោយសារយើងមិនទាន់ច្បាស់ រឿងបញ្ហាជីវិតហ្នឹងយើងមិនទាន់ច្បាស់មកដូចជាលោកតានៅវត្តថ្មហ្នឹងគឺគាត់គណៈកម្មការនឹងយូរឆ្នាំហើយឥឡូវគាត់ឡើងប្រជជនជាកៅ91 92ហើយគាត់ធ្វើកដានឹងទុកតាំងពីគាត់នៅ8ជាងឥឡូវគាត់91ហើយ92ហើយគាត់អត់តន់ទៅណាទេកដាគាត់ចង់ពុកវិញហើយចង់ទៅមុនគាត់ទៀតកដា នេះក្តារគាត់មិនមែនដូចយើងធម្មតាទេ3 4000ណោះនឹងគាត់ធ្វើទុកគាត់នឹកឃើញថាកិឡូដល់ទៅពេលគាត់ដាច់ខ្យល់ទៅគេធ្វើផ្លាក់គេឲ្យអញ្ចឹងគាត់រកអាក្តារណាប៉និតប៉និតកំងសិតតែឈើប៉និតមកអត់ឃើញគាត់ទៅណាផងហ្នឹងអញ្ចឹងញាតិញោមពុទ្ធបរិស័ទយើងកុំភ្ញាក់ផ្អើលថាអេចោះធ្វើអីមិនធ្វើធ្វើក្តាររៀបចំទុកដាក់ឲ្យ ធ្វើអីមិនធ្វើទៅធ្វើជាមឈូសຕົកអីអញ្ចឹង ធ្វើដូចជា ធ្វើឲ្យគ្នានឹងតក់ស្លុតធ្វើឲ្យគ្នានឹងបារម្ភនៅក្នុងការរស់នៅអីយ៉ាងណា គឺអត់អត់ជាការប៉ះពាល់អីអញ្ចឹងទេតែចំពោះញាតញោមដែលគាត់ចាស់ហើយគាត់ទៅជាត្រេកអរឃើញដោយលោកយាយម្នាក់គេផុសតាមបណ្ដាញសង្គម Facebook គាត់ថាអត់ប្រាថ្នាអីតលតែសោះទ្រព្យសម្បត្តិក្នុងលោកដែលគាត់ធ្លាប់ប្រើប្រាស់គាត់ធ្លាប់ប្រឹងប្រែងព្រោះជីវជីវភាពអត់នឹងប្រឹងពេញមួយជីវិតដូចមានបានអីផងចុងក្រោយសំបីតែមឈូសមួយរកសឹងបានផងហើយទោះជាមានណាគាត់គាត់ថា ទោះជាមានក៏គាត់អត់ប្រាថ្នាអី ក្រៅពីចង់បានមឈូសតែមួយគត់ចឹងណាញោមនេះមានដល់ប៉ុណ្ណឹងណាគាត់ថាទ្រព្យសម្បត្តិក៏ធ្លាប់ចាយវាទ្រព្យសម្បត្តិក៏ធ្លាប់ពុះពីឆ្អែតហើយ ប្រាថ្នាដោយទ្រព្យតែចុងក្រោយគាត់បានតែត្រឹមពាក្យថាទោះជាមានទ្រព្យសម្បត្តិក៏គាត់លែងប្រាថ្នាអីទាំងអស់សូមត្រឹមតែបានតែមឈូសមួយរៀងស្អាតបានណាណាដល់កន្លែងប៉ុណ្ណឹងណាញោមណា ហ្នឹងហើយយើងគ្រប់គ្នា ចេះតែនៅល្អចេះនៅខ្លាចអីអញ្ចឹងតែដល់តែចុងក្រោយ ចំណាយលុយមួយលានមួយលានជាង បានត្រឹមតែមឈូសសបនិមិត្តទេតោះនេះញោមស្គាល់មឈូសសបនិមិត្តអត់ទេមឈូសក្រនតែគេដាក់មួយផ្លេតហើយ លើកទៅដល់មេនដុតបដ ாய் ចេះខ្ទេច ជួនកាលហ្នឹងអត់បានអត់បានដាក់មឈូសអីត្រឹមត្រូវផងហ្នឹងហើយដុតហើយហើយគេរើដឹកទាំងមានទាំងអីទៅទៅរកស៊ីមកកន្លែងទៀតអញ្ចឹងណាហើយឥឡូវនេះលោកយាយដល់ពេលឃើញមឈូសអញ្ចឹងអត់មានតក់ស្លុតអត់មានអត់ខ្លាចអីទេហ្នឹងហើយបើសម្រាប់អាត្មាអាត្មាមិនមែន ថាអីទេគាត់ថាបើសម្រាប់អាត្មាអាលើកទឹកចិត្តថា យើងគួរតែពេញចិត្តយើងគួរតែត្រេកអរពីព្រោះម្នាក់ម្នាក់កិច្ចអត់អត់អត់ផុតទេកន្លែងហ្នឹងនោះតែក៏មិនមែនជាការធ្វើឡើង ដើម្បី ប្រមាថទេធ្វើហ្នឹងគ្រាន់តែជាការត្រៀមទុកបើកូនចៅខ្វះខាតបើកូនចៅនឹងអត់កំថាឡើយមឈូស ណាកំឆាក់ថាឡើយមកឈូសណាសំបីតែលុយកិតគូក្នុងការមើលថែជំងឺនឹងផងលុយកាក់ចាត់ចែងនៅក្នុងកម្មវិធី ពេលដែលគាត់លាចាកលោកនោះគិតមុខគិតក្រោយគិតមុខគិតក្រោយ បានទៅគិតទៅលើលើមឈូសល្អឈើល្អឈើបណិតអីអត់ទេដល់ទៅពេលអត់ពេកជួនកាលអេគាត់ស្លាប់ទៅហើយ ទៅដាក់តាមេនទៅឲ្យដឹងតរលុយណាអត់មានលុយដាក់មេនទៅឆក់អាលុយធនាគារភូមិលុយឯកជនណាយកមកជួលមេននឹងទៀតក៏មានដែរអញ្ចឹងមេនគេធ្វើមឈូសបៀបណាគេដាក់ស្អីឲ្យក៏តាមនឹងទៅសំខាន់ឲ្យតែរួចហើយរើសឆ្អឹងអញ្ចឹងមែនទេញោមកន្លែងខ្លះអត់ដល់អញ្ចឹងណាធ្វើហើយអីហើយអញ្ចឹងស្អត់ក៏ សាល់ឆ្អឹងសាល់អីហ្នឹងអត់ទុកផ្ទះទៀតប្រមូលយកមកដាក់វត្តឲ្យលឪសាន់ថែតដែលក៏មានដែរហឹមហ្នឹងហើយសរុបរួមមកវិញគ្រាន់ថានេះ ជាការគិតគូររបស់បងគ្រូប្របីតាសង្ឃវត្តអាកោះពលេជ័យហើយក៏បានភ្ជាប់ជាមួយនឹងកម្មវិធី ចម្រើនបជនហើយចម្រើនបជនហ្នឹងគឺ តាមន័យពុទ្ធសាសនាមានពិធីកម្មនឹង3ទី1ហៅថាអាយុវតនកម្មកម្មដែលធ្វើឲ្យអាយុនឹងរស់នៅ បានចម្រើនបានយឺនបានយូរមួយទៀតគឺជីវិតមហកម្មធ្វើដើម្បីជប់លៀងអោបស្ទប់នៅការរស់នៅ ដល់ពេលទី3នោះគឺនឹងអនុបទានកម្មអនុបទានកម្មហ្នឹងគឺធ្វើដើម្បីបង្ការទុកឲ្យហើយបុណ្យកុសលនឹងត្រូវតែរៀបរយរៀបចំទុកឲ្យហើយព្រោះជីវិត របស់ យើងនឹងវាអត់អត់ទៀងហ្នឹងហើយអញ្ចឹងកម្មទី1ហៅថាជីវិតៈណា គឺដើម្បីឲ្យជីវិតយើងចម្រើននឹងហៅថាអាយុវឌ្ឍនកម្មនឹងកម្មដូចម្ដេចដែលធ្វើឲ្យជីវិតរស់នៅបានវែងរស់នៅអស់កាលដ៏យូរនោះនឹងតាមបែបបុរាណផ្សារភ្ជាប់ជាមួយនឹងពុទ្ធសាសនាមានរៀបចំកម្មវិធីកន្លែងខ្លះក៏មានបោះសបុកទៅ តែបើបរមបុរាណយើងពីមុនមកអត់មានបោះសបុកអត់មានអីក៏ ណារៀបចំជីក្រែនិងតបតែងណាមានស្លឹកដូងធៀងដូងអីពុតចេញជាខបាច់ចេញជាម៉ូតមើលទៅឲ្យសំភ្នែកអញ្ជើញគាត់ហែបតៈសិនជុំវិញ នៅកន្លែងរៀបចំនឹងទៅហើយស្រោចសកនថាវេរីនឹងស្រោចសកនថាវេរី មានប្រសង់ជាយន្តតោ មានប្រសង់ស្វាតជានៅព្រះបរិទ្ធ នឹងហើយអាការចម្រើននៅព្រះបរិត្តហ្នឹងក៏ស្ថិតនៅក្នុងពិធីដែលធ្វើដើម្បីឲ្យជីវិតនឹងចម្រើនដែរពីព្រោះដើម្បីជាការរារាំងនៅឧបទ្រពរារាំងនៅបាបគ្រោះរារាំងនៅ ចង្រៃឧត្តបាតដែល បំរុងនឹងកើតមាន ឬក៏កើតមានហើយឬក៏ពុំតាន់កើតមានបរិត្តនឹងឯងចូលទៅដើម្បីបង្ការរារាំងនៅឧបទ្រពកាលកិណីចង្រៃអុត្តបាតទាំងឡាយដោយអំណាចនៃព្រះបរិត្តជាងហើយបានជាញាតិញោមពុទ្ធបរិស័ទធ្វើពិធីទាំងអស់នៅក្នុង ប្រទេសកម្ពុជាយើងដែលអ្នកគោរពស្រឡាញ់ពុទ្ធសាសនាតែងតែ ធ្វើពិធីចម្រើនព្រះបរិត្ត មែនទេញាតិញោមតាំងពីឡើងផ្ទះក៏ចម្រើនព្រះបរិត្តទាំងការកូនក៏ចម្រើនព្រះបរិត្តមានអ្នកខ្លះទៀតបកកកូនក៏និមន្តប្រសង់ចម្រើនព្រះបរិត្តសង្ឃទានក៏និមន្តប្រសង់ចម្រើនព្រះបរិត្តបនអីផ្សេងផ្សេងកម្មវិធីផ្សេងផ្សេងទៀតរំដោះគ្រោះធ្វើកិច្ចច័ន្ទសុការីសោតសតតែនិមន្តប្រសង់ដើម្បីចម្រើនព្រះបរិត្តពីព្រោះ ពាក្យថាបរតៈនេះ ប្រែមកថារីរាំងទប់ស្កាត់នៅចង្រៃឧបទ្រពកាលកិណីទាំងឡាយដែលកើតមានឬក៏បំរុងនឹងកើតមានឬក៏មិនតាន់កើតមានហ្នឹងដើម្បីឲ្យជ្រះទៅដើម្បីការពារទៅនាំមកនៅសេរីសួស្តីចឹងហើយបានជាធ្វើពិធីចម្រើនបច្ចុប្បន្នហ្នឹងក៏មាននៅ ធ្វើមាននៅពិធីចម្រើនព្រះបរិត្តនឹងផងដែរទាំងអញ្ចឹងញាតិញោមមិញមិញបានស្ដាប់ប្រសងចម្រើនព្រះបរិត្តទេមានបានទទួលទឹកមុនទទួលអីអត់ទេណាបានណាណោះនឹងបានទទួលគ្រប់គ្នានឹងយន់ទុននិមិត្តតាំងវមៀងកលញ្ញយោចាមនីបោសកុណាសសត្វតូអីជាដើមលក្ខនឹងលក្ខនឹងគឺសូមឲ្យនិមិត្តអាក្រក់ឯណា ក្តីបាបគ្រោះឯណាក្តីសំលេងសัตว์មិនជាទី នឹងពេញចិត្តឯណាក្តីនឹងហោហាយចឹងមកនឹងដើមអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមឲ្យនិមិត្តអាក្រក់ជាដើមនោះ ចូលដល់នៅសេចក្តីវិនិច្ឆ័យបាត់បង់ អស់ទៅដោយអំណាចនៃពុទ្ធមន្តមិនអញ្ចឹងឯណោះអញ្ចឹងញោមបានស្ដាប់ហើយមិនបាញ់មិញនឹងនោះអញ្ចឹងយើងបានទទួលនៅការរៀបរៀងការពៀដោយអំណាចនៃព្រះបរិត្តនឹង ចឹងសង្ឃឹមថាញាតិញោមទាំងអស់គ្នា បានអាយុវែងគ្រប់គ្នាមិនមែនធ្វើឲ្យតែយាយណាមិនមែនធ្វើបានតែយាយអឺយាយអ៊ូញម្នាក់ឯងអញ្ចឹងគឺយាយយាយបានស្ដាប់បរិត្តទាំងប្រមាណហ្នឹងលោកអ្នកសោតបរិត្តមិញហ្នឹងក៏បានអាយុវែងទាំងអស់អង្គនឹងបានអាយុវែងគ្រប់គ្នាហ្នឹងយល់ទេបើយកមកគុំសាធូបផងនឹងហើយអញ្ចឹងគឺ លោកធ្វើហ្នឹងបានទាំងអស់គ្នាបើលោកអ្នកសោតហ្នឹងក៏បាន ទាំងញាតិញោមពុទ្ធបរិស័ទបានទទួលទឹកមុនមិញហ្នឹងក៏បានអញ្ចឹងសូមឲ្យអាយុវែងគ្រប់គ្រប់គ្នាដោយអំណាចនៃពុទ្ធមន្តដោយអំណាចនៃព្រះបរិត្តចូលទៅរារាំងដើម្បីហុំក្រងរក្សាពុទ្ធបរិស័ទឲ្យបានអាយុវែងគ្រប់គ្រប់គ្នាអនុមោទនីអឺព្រមយកតើអញ្ចឹងមិនយកណោះហ่าមួយទៀត មួយទៀតហ្នឹងគឺជីវិតមហកម្មធ្វើដើម្បីជប់លៀងអោបស្ទប់និង ជប់លៀងឲ្យយាយសបាយដល់យាយណាធ្វើឲ្យពុទ្ធបរិស័ទយើងសបាយនឹងហើយបានឃើញពុទ្ធបរិស័ទមកជុំគ្នានឹងហើយបានបំពេញបុណ្យបំពេញកសលក្នុងថ្ងៃនេះនឹងដូចជប់លៀងជីវិតរបស់យើងនឹងឲ្យពោពេញទៅដោយកុសលធម៌ពោពេញទៅដោយសេចក្តីល្អនឹងហើយពោពេញទៅដោយ ណាការបំពេញសេចក្តីល្អដោយអំណាចនៃការដែលបានចូលមកចិត្តបរតនត្រ័យនឹងពីមុននៅតែផ្ទះទេមួយថ្ងៃមួយថ្ងៃខ្វៀលតែចៅដោះដៃមិនរួចនឹងដាក់តែចំណីសัตว์មានជ្រូកមន់គោក្របីខ្វល់វិលចក្រានជុំទេមួយថ្ងៃមួយថ្ងៃនៅតែផ្ទះ ហើយដល់ទៅពេលពិធីដែលកើតឡើងដោយ ទឹកបតីរបស់ព្រះអង្គគ្រូបាក់បានអូសទាញពុទ្ធបរិស័ទនឹងឲ្យបានមកធ្វើបុណ្យក្នុងថ្ងៃហ្នឹងហ្នឹងហើយមិនតែប៉ុណ្ណោះសោតទៀតបានចូលលុយបូជាធម៌ទេសនាហ្នឹងហើយបានចំណេញដល់ទាំងអាត្មាមកទេសនឹងទៅទៀតឃើញទេញោមមិនអោបស្ទប់តែខ្លួនឯងនេះមកអោបស្ទប់ដោយទាំងអាត្មាទៀតហើយបានហូបបបខ្លះនៅទេញោមមិញ លោកលោកមានធ្វើបបទទួលអត់ទេហ្នឹងបែបអត់ទេបើអត់តញោមនឹងចូលលុយឲ្យច្រើនតិចមកព្រោះឲ្យកម្មវិធីក្រោយក្រោយនឹងមានបបហូបលោកមិនអង្គមកអង្គឯងហ្នឹងហើយហើយកូនចៅហ្នឹងហើយតាមស្ដាប់ទៅសតនៈខ្វះខាតដែរអញ្ចឹងដោយទឹកបតីអនុគ្រោះព្រះអង្គគ្រូបានធ្វើ ហើយជូនលោកយាយហ្នឹងអញ្ចឹង គឺជាការអបស្ទប់ជប់លៀងជីវិតរបស់គាត់ហ្នឹងឲ្យពោពេញទៅដោយសេចក្តីរីករាយសប្បាយចិត្តវានៅតែត្រង់កន្លែងដែលសប្បាយចិត្តបានជីវិតនឹងចម្រើន កាលណាដែលជីវិតរបស់យើងពោពេញទៅដោយភាពស្មុគស្មាញពោពេញទៅដោយកង្វល់ដក់ជាប់នឹងគិតទៅរឿងអាក្រក់អាក្រក់អញ្ចឹងការរស់នៅនឹង ក៏អត់បានអាយុវែងដែរនឹងអញ្ចឹងការធ្វើប៉ុននឹងគឺដើម្បីអបស្ទប់នៅជីវិតរបស់យើងនឹងឲ្យវាស្រស់ថ្លាឲ្យវារីករាយឲ្យវាមាន ភាពរំភើបនៅក្នុងនឹងតែការអបស្ទប់របស់ពុទ្ធបរិស័ទយើង វាមិនមែនជាការអបស្ទប់របៀបការសបាយដូចក្មេងៗទេ ក្មេងៗគេជប់លៀងតែបែបផ្សេងណាញាតិញោមណាក្មេងៗគេជប់លៀងគេមានផឹកស៊ីរំច្រៀងទទួលទានអាហារឆ្ងាញ់ឆ្ងាញ់ជួបជុំមិត្តភ័ក្តិបនភឿនអីទៅក៏ជុំគ្នាច្រៀងរំទៅអានឹងគេថាជប់លៀងដែរតែតែតែជប់លៀងយើងមិនមែនជប់លៀងបែបហ្នឹងទេអត់មាន ទៅរំទៅច្រៀងអត់មានទៅផឹកខ្លែម អីបកិស្មាគ្នាចូលវងអីរំរែកអត់ទេណាញោមណាតិចលើសូតែជប់លៀងចឹងនឹងឲ្យកូនដឹកបាសដឹកអីយកមកហើយរំនឹងធ្លាក់អណ្ដាតងាប់ញោមហ្នឹងហើយមឈូសពងមានស្រាប់ផងដាក់ស្អែកនឹងបដោយហ្នឹងតែជប់លៀងដល់ក្នុងទីនេះគឺជប់លៀងទៅដោយណាទៅដោយប៉ុនទៅដោយកោដោយកុសល ណែជប់លៀងទី1ណាស្រោចទឹកបានទទួលការស្រោចទឹកប្រោះព្រំសកន្តវេរីគ្រឿងកោបអាកូនចៅដោះផ្អែលឲ្យអោបស្ទប់ដោយបរិខាបច្ច័យទាំងឡាយ4ហ្នឹងហើយមានចៃវរៈបិណ្ឌបាតសេនាសនៈកលៀនភេសជ្ជៈអានឹងជាគ្រឿងអោបស្ទប់ជីវិតទេហ្នឹងណា ទោះជាយើងអត់បានធ្វើជាពិធីអកថឹកនិងកងរំពងដោយភ្លេងពិនពាតរនាតត្រោឯកក្តីណាក៏ពិតមែនក៏ប៉ុន្តែញាតិញោមពុទ្ធបរិស័ទជីវិតយើងរស់នៅសពថ្ងៃអបស្ទប់នៃការរស់នៅដោយបច្ច័យទាំងឡាយ4ញាតិញោមរាល់ថ្ងៃប្រើប្រាស់បច្ច័យ4អត់ហ្នឹងហើយសម្ពុតអាវសាវស្បៃ បិទបាំងរាងកាយអានឹងបច្ច័យទី1ណាមានគ្រឿងស្លៀកពាក់ហើយត្រូវតែមានគ្រឿងបរិភោគនឹងយើងត្រូវទទួលទាន ត្រូវបរិភោគទើបមានជីវិតរស់នៅកម្លាំងកំហែងដៃជើង រឹងមាំនឹងព្រោះអាហារអត់អាហារនឹងមិនអាចរស់បាន ទេមានអាហារមានគ្រឿងស្លៀកពាក់បិទបាំងហើយកពិតមែនក៏ប៉ុន្តែត្រូវមានជំរកទីជ្រកកោន មានផ្ទះសំបែងផ្ទះតូចផ្ទះធំផ្ទះខ្ពស់ផ្ទះទាបមួយខ្នងពីរខ្នងផ្ទះថ្មផ្ទះឈើនឹងចដៅក្នុងចដៅក្រៅអីហ្នឹងត្រូវតែមានអត់ផ្ទះមិនបានទេមានអ្នកណា ទៅនៅកដាលវាលកើតណោះញោមណោះហ្នឹងហើយមានសម្លៀកបំពាក់មានអាហារហូបចុកមានកន្លែងជ្រកនៅហើយក៏ប៉ុន្តែត្រូវមានកិលានភាសជ្ជៈថ្នាំដង្កូវ ឱសថព្យាបាលរោគព្រោះព្រោះមនុស្សយើងគ្រប់គ្នាសុទ្ធតែមានជំងឺសុទ្ធតែមានអាពាធណាបៀតបៀនដោយណារោគអញ្ចឹងគឺញាតិញោមពុទ្ធបរិស័ទយើងត្រូវមានថ្នាំសង្កូវសម្រាប់ប្រើប្រាស់នឹងផងដែរมันអាចស្អប់ស្ទប់នៃការរស់នៅរបស់យើងនឹងឯងឲ្យចម្រើននឹងគឺការអប់ស្ទប់តាមផ្លូវកាយណាញាតិញោមណា តែអបស្ទប់តាមផ្លូវចិត្តក៏ត្រូវមានដែរបើកាលណាអត់មានធម៌ជាគ្រឿងអបស្ទប់ចិត្តទេញាតិញោមពុទ្ធបរិស័ទរស់នៅអត់បានសុខអេតើនេះញាតិញោមញោមអាបើប្របាក់ចិត្តបាយឆ្ងាញ់ហេបើប្របាក់ចិត្តហើយមានខោអាវថ្មីចង់ស្លៀកពាក់ទេ អត់ទេមានការពិបាកចិត្តហើយបើមានផ្ទះធំមានឡានមានលុយដុល្លារក៏ដោយបើពិបាកចិត្តហើយនឹងរីករាយជាមួយអាផ្ទះធំរីករាយជាមួយឡានរីករាយជាមួយលុយដុល្លារមាសហ្នឹងទេពិបាកចិត្តហើយអត់ទេអត់មានយកអីមកដាក់ពីមុខអីមានអារម្មណ៍រំភើបជាមួយអត់ទេបើពិបាកចិត្តខ្លាំងមែនទែនផងពិបាករឿងប្តីពិបាករឿងកូនខ្វល់ខ្វាយស្មុកស្មាញផងកំបាច់យកឡានយកមាសមកប្អួតនោះ បានងគេតិចផងហ្នឹងនិយាយគេមិនស្ដាប់និយាយគេមិនតាមនិយាយទៅអត់មានណាប្រុងតិចស្ដាប់សោះធុញទ្រាន់ជាមួយនឹងអ្នកចិត្តខាងធុញទ្រាន់ជាមួយគ្រួសារអើយអញទៅចងកងងាប់បាត់ឥឡូវហើយមែនទេអឺបានស្ទឹងក្បែរនងផងអញទៅនៅជាមួយលោកទៅនៅ មួយលោកតាសាន់ឡលបលបលបលបលោតទម្លាក់ទឹកឲ្យងាប់ឲ្យលងស្លាប់ត្មងទៅពិបាកចិត្តពេកទៅហើយអញ្ចឹងបានថាការពិបាកចិត្តហើយ រតនៈក្នុងលោកនេះក៏មិនអាចអបស្ទប់ការពារយើងនឹងឲ្យល្អឲ្យប្រសើរបានដែរអញ្ចឹងវាតលតែយើងនឹងឯងមានធរសម្រាប់អបស្ទប់ចិត្តគឺការសិក្សារៀនសូត្រធរអា ចម្រើននៅណា ចិត្តរបស់យើងនឹងឲ្យមានណា ណាឲ្យមានការប្រតិបត្តិចម្រើននៅបុណ្យកុសល តាមគន្លងបែបពុទ្ធសាសនា គឺការចូលមកដើម្បីអប់រំចិត្តរបស់យើងណាញាតិញោមណានឹងអោបស្ទប់ដោយធរណាញាតិញោមណាអធរ7យ៉ាង ដែលអាចធ្វើឲ្យយើង អាយុវែងបានណាញោមណា ស្ដាប់ទាំងអស់គ្នាចាំមកប្រាប់ទី1 ញោមត្រូវចេះធ្វើចិត្តឲ្យសັບឲ្យសបាយមិនធ្វើចិត្តឲ្យសបាយត្រឡប់ទៅវិញហ្នឹងឲ្យកូនយកធុងបាសឲ្យចាក់អាណាញាក់ញាក់ឲ្យរំនេះណាហ្នឹងហើយធ្វើចិត្តឲ្យសបាយហ្នឹងហើយមានន័យថាតាមភ្នែកតិចច្រមុះអណ្ដាតកាយឥន្ទ្រីទាំង6ហ្នឹងត្រូវ សង្រួមទៅកុំឃើញអីទាស់ស្ដាប់អីមិនទាន់បានច្បាស់ប្រញាប់តែខឹងហ្នឹងហើយ សម្លមិនឆ្ងាញ់ក៏ខឹងកូនដែរប្តីក្រចូលផ្ទះក៏ខឹងដែរហ្នឹងហើយកូនវាឆ្លោះប្តីប្រពន្ធគេណោះឯងណោះក៏យកមកទុកក្នុងចិត្តប្របាកជាមួយនឹងគេដែរណោះអាគេឆ្លោះគ្នាប្តីប្រពន្ធគេណាឯណីណោះឯងនេះតត្រេះរិះគិតរឿងគេប្របាកចិត្តដែរណាញោមហ្នឹងហើយ អាណាគេផឹកស៊ីគេរំគេជៀងគេបែកកັບចាក់ឯណាគ្រួសារគេនោះឯងទៅគិតដែរមិនមែនថាមិនឲ្យគិតទេតែយើងចូលរួមសង្វេគទៅក៏ប៉ុន្តែកុំយកមកដេកអោបទុកជាមួយនឹងការរស់នៅរបស់យើងណាញោមណាអញ្ចឹងយើងត្រូវចេះធ្វើខ្លួនឯងនឹងឲ្យសបាយនឹងទី1ធ្វើឲ្យខ្លួនឲ្យសបាយទើបយើងនឹងឯងមានអាយុវែងតែសបាយចិត្តហើយនឹងហូបឆ្ងាញ់ប្រហុកក៏ឆ្ងាញ់ដែរ បុកកសាំងបុក7ហិលហិលវិជែងតិចតិចទៅដាក់តែខ្ទឹមនោះក៏ឆ្ងាញ់ដែរឲ្យតែយើងសบายចិត្តណាញោមណោតែយើងអត់សบายចិត្តហូបក៏មិនបានសម្រានក៏មិនលក់តាហូបមិនបាន សម្រានមិនលក់ហើយ ស្គមរិញរៃរិញរៃរិញរៃមិនយូរទេគេរស់ដល់ប៉ែតឯងត្រឹមតាហាក្រាស់ងាប់បាត់អានោះតែប្របាក់ចិត្តអញ្ចឹងណាញោមណា ចឹងបានបុរាណលោកពូលថាឈើបៀមទឹកឆាប់ពុកមនុស្សកើតទុកគឺឆាប់ស្លាប់អញ្ចឹងកុំពិបាកចិត្តពេករឿងណា ដែលវាប្រងកើតវាកើតហើយរឿងណា ដែលមិនតាន់កើតក៏យើងប្រងប្រៀបនឹងទទួល ពីព្រោះជីវិតរបស់យើង តែងតែមានបញ្ហាគ្រប់រយលានចម្ពោះគ្រប់គ្រប់គ្នាទាំងអស់នឹងបញ្ហាដំណើរនៃជីវិត ណាប៉ុណ្ណាអញ្ចឹងយើងត្រូវចេះធ្វើចិត្តឲ្យឲ្យសបាយ ហើយប្រការទី2យើងសបាយនឹងមានដែនកំណត់ណាប៉ុណ្ណា បើសបាយនឹងឲ្យមានដែនកំណត់ពីព្រោះយើងចាស់ហើយនឹងនឹងទៅសបាយណាឲ្យលឹះលប់ពេកនោះអ្វីយើងនឹងគឺសបាយសបាយក្នុងការរៀនធម៌សបាយក្នុងការរក្សាសិលសបាយក្នុងការធ្វើទានសបាយក្នុងការសន្តានាធម៌សបាយក្នុងការស្ដាប់ធម៌ ហ្នឹងហើយមិនជាការសបាយភ្លើតភ្លើនទៅវ័យហាក្រាស់ហុកខ្លាយទៅហើយព្រលឹមឡើងនៅដាក់នឹងមកតយថ្ងៃឡើងមកតយដល់ល្ងាចឡើងលេបផ្ដាច់ហិចដេកចឹងងាប់ហើយសបាយបែបហ្នឹងមិនមែនជាការសបាយក្នុងវ័យរបស់ញាតិញោមទេណាញាតិញោមណាអញ្ចឹងកាលកំណត់យើងត្រូវចេះកំណត់កាលសបាយរបស់យើង ហ្នឹងហើយវ័យដែល30 35 40ជីវ័យគ្រប់គ្រង គ្រួសារហ្នឹងត្រូវណារកស៊ីស្វែងរកទ្រពជួបមិត្តភ័ក្តិបនភឿនអាចជួបជុំអីតិចតួចមិនខានទេតែត្រូវរកពេលអប់រំចិត្តឲ្យសបាយតាមបែបវ័យរបស់យើងនេះឥឡូវកំណត់ការដែលយើងត្រូវធ្វើឲ្យខ្លួនឯងសបាយ ក្នុងការចូលមកចិត្តបរតនត្រ័យសមាទានសិលរៀនអប់រំ នឹងឲ្យខ្លួនឯងចេះធរដាធរវេចេះសិល5ចាំសិក្ខាបទអីហ្នឹងត្រូវចម្រើនឲ្យសបាយកុំមកដែងគេអ៊ីមេហេទីបធុបាតិសការេស្វាខាតោភគវតា ធម្មោសុបដិបណ្ណោភគវតោសាវកសង្ឃោឯងនេះអង្គុយស្ដាប់គេហើយប្រែប្រួលប្រែប្រួលអត់សបាយចិត្តទីនស្បែកជើងទៅផ្ទះបាត់មុនគេអាហ្នឹងហើយអើចុះបើអត់សបាយចិត្តអីទៅទេជួនកាល ហ្នឹងគេគេចេះធေါ်លន់ឯងអត់ចេះ មានអីសបាយចិត្តគេណោះញោមណោះហ្នឹងហើយអញ្ចឹងយើងអត់ចេះរៀបចំជីវិតរបស់យើងនឹងឲ្យសបាយទេអញ្ចឹងណាយើងត្រូវមានកំណត់ដែនច្បាស់លាស់ក្នុងការសបាយរៀបចំវ័យរបស់យើងឲ្យចេះសបាយទៅតាមវ័យហ្នឹងហើយញាតិញោមពុទ្ធបរិស័ទយើងវ័យហ្នឹងពេញសបាយជាមួយធម៌ណាញោមណា នឹងឯងដល់ផ្ទះកូនគេធ្វើអីក៏ធ្វើនឹងទៅគេមើលរឿងហ៎គេតាមដានរឿងគេតាម ដានអីអីតែញោមណាបានរត់យោមួយបើកវិទ្យុទៅនឹងស្ដាប់ធរនឹងជាគៀងផ្លង់ផ្លង់អានសភៅអានអីនឹងមើលសភៅធររៀនធរបន្ទិញធរអីចឹងទៅ តែមានអីយាយខ្លះតាខ្លះនឹងគាត់ទៅដល់ផ្ទះម៉ែទៅវត្តយូរអើយយូរនឹងហើយខ្ញុំណេះ កូនជាប់ជាកេះមានតាន់បានដាំបាយដាំទឹកអីទេម៉ែអើយម៉ែឯងទៅយូរពេកម៉ែឯងដឹងដែរថាម៉ែឯងមានចៅទៅផ្ទះហើយអត់ចំណាំ ទៅចងាយកោះចលាសោះហើយអត់ប្រញាប់មកណាតដល់ត្រូវមាត់គេទៀតណាញោមណោះហ្នឹងហើយមកពីលោក ស្អីវត្តថ្មីនោះទេសយូពេកកូនឯងណេះខុសអាត្មាអ្នកទេសយូនេះណេះ ហ្នឹងហើយហើយណាមួយលោកឪសាននោះគិតតែខាត់ហើយនៅស្ដាប់លោកទេនៅស្ដាប់លោកទេតាមពិតហ្នឹងអញប្រុងមកយូរហើយកូនអើយខុសអាត្មាឲ្យខុសលោកតាសានណែឃើញទេអាហ្នឹងអញ្ចឹងហើយចម្រើនពរញាតិញោមយើងទាំងអស់គ្នាថាវ័យនេះ គឺជាវ័យដែលយើងក្នុងសបាយក្នុងប៉ុនសបាយក្នុងសិលសបាយក្នុងទានសបាយក្នុងការរៀនធម៌នឹងចម្រើនដល់អាយុនឹងដែរឲ្យតែយើងសបាយចិត្តណាប៉ុណ្ណាអនុមោទនី ហើយមួយវិញទៀតគឺញាតិញោមពុទ្ធបរិស័ទចង់បានអាយុវែងត្រូវចេះទទួលទាន នៅអាហារឲ្យបានគ្រប់គ្រាន់ល្មមហើយមានជីវជាតិរក្សាទ្រទ្រង់នៅជីវិតរបស់យើង ណាប៉ុណ្ណាហ្នឹងហើយដូចជាយើងចំនួនពលពត យើងស្លាប់ដោយច្រើន គឺព្រោះតែសង្គ្រាមនឹងយើងស្លាប់ព្រោះក្របហ្នឹងហើយដោយបហាអំពីពួកបញ្ចាមិត្ត ហើយមួយវិញទៀតក៏យើងដើរជន់មីនដើរជន់ក្របអីចឹងទៅស្លាប់ច្រើនហូរហែក៏ទឹកក៏ដី ស្លាប់ព្រោះក្របដល់តែពេលឥឡូវនេះប្រទេសសុខសន្តិភាពយើងស្លាប់ដោយសារអីញោមណាស្លាប់ព្រោះចំណីចំណីអាហារច្រើនណាហ្នឹងហើយតែមុននឹងស្លាប់ដូចពេទ្យអត់អត់ដូចចំនួនពតអត់ទេណាស្លាប់ប្រុសប្រុសទៅ គឺអត់មានអស់លុយអស់កាក់អត់មានទៅខ្ចីបុលគេដើម្បី មើលថែជំងឺអីអត់ទេចំនួនហ្នឹងតា ស្លាប់ផត់ស្ដាប់ផត់តែតែឥឡូវនេះមុននឹងស្លាប់ ដេកូពេទ្យណាញោមណោដេកូឲ្យពេញពេញពេទ្យជាពិសេសក្មេងក្មេងវ័យ17 18 30អីហ្នឹងគឺដេកនៅមន្ទីរពេទ្យពិនិត្យមើលពវៀនកាពះលើសឈាមអាស៊ីតឈាមសស៊ីឈាមក្រហម នឹងគ្រោះក្នុងប្រមាត់គ្រោះក្នុងម្រងនោមទឹកនោមផ្អែមហ្នឹងថាមកតែពីណាមកតែពីអាហារខ្វះជីវជាតិខ្វះអាហារូបត្ថម្ភខ្វះជាតិវីតាមីនដោយច្រើន គឺគីមីនឹងច្រើនណាស់ណោះញោមណោះហើយកុំបន្ទោសពីណាថាងមកពីប្រទេសបើកឲ្យ ការនាំចូលតំណែងបន្លែប្រការនឹងតាមច្រកព្រំដែនយកមកលក់ស្រុកខ្មែរវាមិនមែនបន្ទោសគេអ្នកដឹកចូលទេបន្ទោសខ្លួនឯងខ្ជិលដាំ ណាញោមណាឥឡូវនឹងគ្រាន់តែសក្រីល្មៀតខ្ទឹមអីម្រេចអីហ្នឹងទិញគេទាំងអស់ឥឡូវវាស្រួលនោះបានផ្លូវជាតិទៀតអើយប្រមាណទេទៅ ដាំអីទេខ្ជិលឡើងទៅអមលៀងផ្លែតចឹងទៅទៅឈើងហ្នឹងបន្តិចទៅបើកទ្វារមកមានអ្នកលក់ស្រាប់ មែនទេញាតិញោមណអឺអីឥឡូវហ្នឹងយើងមើលមើលយើងគិតមើល កុំបន្ទោសអ្នកនាំចូលបន្ទោសខ្លួនឯងខ្ជិលដាំអើដល់តែពេលទិញគេមកហើយយើងចំអិនវាមិនឆ្អិនល្អលាងទឹកក៏មិនបានត្រឹមត្រូវអាហារឆៅអាហារអីហើយសាច់ដែលយកមកហ្នឹងសិតតែមានថ្នាំមានគីមីគេថែទាំដើម្បីទុកលក់បានយូរយើងណេះអត់បានចំអិនតែត្រឹមត្រូវបើសិនជាជៀនអាំងបំពងឲ្យឆ្អិនពេកទៅងាឆ្អិនពេកវាអត់មានជាតិឆ្អិនពេកវាអត់ឆ្ងាញ់ ហ្នឹងហើយដាក់នៅសពបសពបសពបហ្នឹងសិតតែជាតិពុលអញ្ចឹងអត់រស់បានយូរទេមកឲ្យឆាប់ស្លាប់ហើយណាញោមណាស្ដាប់តោះទេហ្នឹងហើយហ្នឹងមួយហើយមួយវិញទៀតយើង ចាស់ចាស់ហើយហូបពិសាទទួលទានឲ្យមើលផងហ្នឹងហើយបើសិនជាកូនកូនគេទិញសាច់គោឆ្អឹងគោជើងគោជើងជ្រូកអីធ្វើម៉េចឲ្យគេស្ងោ ពីព្រឹកទល់ល្ងាចទៅ កំវិលទឹកមិនតាន់ហើយទា គេហូបណាញោម ដាក់ទៅហើយដូចញោមថ្មិញលឹកទឹកលឹកទឹកផងដាក់សាច់តែម្ដុំទៅតាពីមានមុតណាលេបទៅទើនៅកំពង់កហ្នឹងស្ទះខ្យល់ស្លាប់បដ ாய் អញ្ចឹងឲ្យគេចំអិនឲ្យល្អហើយកូនចៅប្រុសស្រីអញ្ចឹងរស់នៅជាមួយម៉ែឪចាស់ហ្នឹងហើយត្រូវតែរៀបចំអាហារឲ្យគាត់បានហូបគ្រប់គ្រាន់ហើយអាហារណា គួររៀបចំឲ្យគាត់ពិសាហើយញោមក៏យ៉ាងដែរអាហារណាអាចពិសាបានអាចហូបបានយើងមើលផង កុំឲ្យតែឃើញសាច់មិនបានសេវាវបប្រយ័ត្នទឺនៅនឹងណាញោមណាហ្នឹងហើយហើយហ្នឹងហើយបើមិនអញ្ចឹងទេហូបតែទឹកទឹកទៅ ទុកសាច់សាច់ឲ្យកូននៅណាយូណាណាសោចនិយាយត្រូវហើយនិយាយហ៎អញ្ចឹងបានថាយើងហូបពិសាឲ្យប្រុងប្រយ័ត្នល្មមប្រមាណកុំឲ្យឆ្អែតពេកហើយក៏កំតិចពេកដើម្បីឲ្យ ណាទ្រទ្រង់រាងកាយរបស់យើងនឹងប្រព្រឹត្តទៅក្នុងការរស់នៅនេះល្អប្រសើរហើយទទួលទាន បរិភោគនៅអាហារណាដែលមានជីវជាតិចូលទៅទ្រទ្រង់សរីរៈរាងកាយដើម្បីឲ្យយើងមាន សុខភាពល្អការរស់នៅនឹងក៏បានណាយូរណាបងណាហ្នឹងហើយកុំឲ្យដូចពាក្យបុរាណមួយលោកថាចង់វែងឲ្យកាត់ចង់ខ្លីឲ្យតធ្លាប់ឮទេពាក្យហ្នឹងចង់វែងឲ្យកាត់ ចង់ខ្លីឲ្យតមិនទៅចង់វែងឲ្យកាត់វាធម្មតាបើចង់វែងវាតបតណាញោមណាហ្នឹងហើយទៅតែវែងឲ្យកាត់ទៅវិញចង់វែងឲ្យកាត់ហ្នឹងមានន័យថាអឺកាត់បន្ថយនៅអាហារណាដែលមានជាតិពុលណាអាហារណាដែលនាំឲ្យប៉ះពាល់ការដើរលេងណាដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅក៏កាត់បន្ថយក្នុងការដើរហើរនេះដូចថ្មជិះឡានមកអញ្ចឹងកាលពី តែម្សិលមិញហ្នឹងបងតកងគាត់បង្ហាញថា3នាក់គ្រោះថ្នាក់ចរាចរណ៍មិនដឹងស្លាប់នឹងរស់ទេឬសរ៉ែនដឹកនឹងយប់មិញនោះញោមហ្នឹងហើយស្រវឹងផឹកស៊ីណាគេថាបើផឹកស៊ីស្រវឹងសូមកំបើកបបើសិនជាបើកបកុំទទួលទានទឹកស្រវឹងហ្នឹងហើយស្រវឹងកុំបើកបបើសិនជាបើកបសូមកំបើកបកហ្នឹងហើយដល់ទៅពេលបុកឃើញទេញោមមានរសអីដាច់ដៃដាច់ជើងបែកក្បាលហូរឈាម ពិបាកណាបាក់គ្រួសារណាពិបាកណាបាក់ខ្លួនឯងស្លាប់អ្នកណា ស្លាប់ខ្លួនឯងមិនត្រឹមតែខ្លួនឯងប៉ះពៀដល់អ្នករួមដំណើរប៉ះពៀដល់អ្នកផង ដែលគ្នាមិនដឹងអីនោះអញ្ចឹងអាចកាត់បន្ថយបានគួរកាត់បន្ថយនៅពេលណាដែលបើកបោសូមកុំទទួលទានទឹកទឹកស្វឹងហោដើរលេងខុសកាលយប់ពេកកុំដើរអីក្រៃវាជន់ដានចោលឬក៏ អាចមានអភូតហេតុណាមួយ ពួកអមនុស្សពួកអមនុស្សញាតិញោមខ្លះជីជីទៅអត់ដឹងអីសោះស្រាប់តែឃើញឃើញភាពមិនប្រក្រតីដូចមកបាំងយើងដែលចាស់ចាស់គាត់ថាឃើញមកផ្លេតដូចអ្នកណាមកបាំងអញ្ចឹងព្រាំងតក់ស្លុតផង លបោតដៃពីជាកូនម៉ូតូដួលស្លាប់ក៏មានដែរនឹងឲ្យមានការបើយប់បលប់ហើយដេកផ្ទះទៅកំចេញដើរកាត់បន្ថយរឿងហ្នឹងដែរមួយទៀតកាត់បន្ថយការដើរលេងច្រើន ណាញោមណាចឹងបើសិនជាចង់រស់នៅឲ្យបានយូរគួរកាត់បន្ថយកន្លែងហ្នឹងការហូបចុកហ្នឹងក៏កាត់បន្ថយមានជាតិពុលកាត់ទៅគ្រឿងសង្វឹងគួរកាត់បន្ថយពេទ្យគេប្រាប់ថាអ៊ំឯងចង់រស់យូរហេអ៊ំឯងចង់មានសុខភាពល្អទេ ឬក៏អ៊ំឯងចង់ឆាប់ស្លាប់យើងមកឲ្យឆ្លើយថាអេអ្នកណាមិនចង់រស់នៅយូរគ្រូពេទ្យអញ្ចឹងកាត់បន្ថយបរិយអីហ្នឹងកាត់ទៅណាបើលើឪនៅឆាន់បរិយអីហ្នឹង ហ្នឹងហើយធ្លាប់ឆាន់មកកញ្ចប់មួយថ្ងៃអីឥឡូវកាត់បន្ថយមួយថ្ងៃអឺមួយថ្ងៃតែ2ដើម3ដើមបានហើយមែនមានតែមួយថ្ងៃពីរកញ្ចប់ហ្នឹងហើយជាពិសេសព្រះអង្គក្មេងៗអីអាចថាកាត់បានកាត់ទៅទៀតហើយអញ្ចឹងចម្រើនពោថាបើគេប្រាប់ថាគ្រឿងសវੰងគ្រឿងពុលគ្រឿងផ្សែងគ្រឿងអីគ្រឿងញៀនអីនេះ នាំបង្កដល់ការរស់នៅ ធ្វើឲ្យយើងនឹងអាយុខ្លីអាចកាត់បន្ថយបានកាត់ទៅតែបើចង់ខ្លីបន្តទៀតចោះបរោះម៉ូតូក៏បរោះទៀតទៅណាញោមប្រាប់កូនទៅហ្នឹងហើយកូនឯងបើសិនជាចង់ខ្លីកូនឯងបន្តទៀតណាកូនបើកូនសួរថាបន្តអីឲ្យខ្លីម៉ែតែបន្តវែងហើយអើបើឯងចង់អាយុខ្លីបន្តបរោះម៉ូតូទៀតណាកូន ផឹកងៃងៃបាច់បាយបាច់ទឹកឯកូនចឹងចម្រើនពោថាចង់វែងឲ្យកាត់នេះគឺកាត់បថយរឿងអស់ហ្នឹងអបាយមុខផ្សេងផ្សេងហ្នឹងដើម្បីឲ្យយើងរស់នៅបានយូរហ្នឹងហើយហើយចង់ហ្នឹងរស់នៅឲ្យបានយូរហ្នឹងគឺដោយថ្មចម្រើនពោខាងដើមអញ្ចឹងគឺត្រូវតែទទួលទាន បរិភោគនៅអាហារណា ដែលមានជីវជាតិនឹងហើយចំណុចទី4នោះ គឺកុំលមោកក្នុងកាម កុំលមោបក្នុងកាមគុណទាំងឡាយហ្នឹងគឺសំដៅទៅលើថាការដែលយើងចង់បានខ្លាំងពេកប្រឹងប្រែងពេកអត់ប្រមាណកម្លាំងក៏នាំឲ្យយើងអាយុខ្លីដែរណាញោមណាណាតែបើបើប្រឹងប្រែងដូចឪអត់អីទេមើលឪអញ្ចឹងព្រោះលែងសូវបញ្ចេញកម្លាំងហើយលោកប្រើបញ្ញាវិញ នឹងតែបញ្ញាប្រើខ្លាំងក៏មិនល្អដែរខ្លះប្រើប្រើរហូតដល់ឈួតខ្លះរៀនអើយរៀនរៀនរៀនរៀនណាតាំងពីបឋមរហូតដល់អនុរៀនដល់អនុដល់វិទ្យាល័យចូលដល់មហាវិទ្យាល័យទៅដល់បណ្ឌិតអនុបណ្ឌិតបណ្ឌិតអីចឹងទៅ ដល់តែពេលសម្រេចទៅសម្រេចមកការប្រឹងប្រែងលើសកំណត់ខ្លាំងពេកសឹងថាមិនបានដេកបានពុន មានឈួតក៏មានដែរញោមញោមអើយឈួតក៏មានដែរនឹងអញ្ចឹងអញ្ចឹងញាតញោមពុតបោអស័តក៏ដូចគ្នាដែរកុំឈួតកុំវង្វេងព្រោះតែកាមគុណឲ្យមើលសមត្ថភាពនិងកម្លាំងយើង ផងវ័យញោមប៉ុណ្ណេះណាអត់អាចទៅលីសែងអីព្រោះតែចង់បានពេក ធ្វើអត់មានស្គាល់ពេលសម្រាកទៅលីសែងអត់មើលកម្លាំងរបស់ខ្លួនឯងទៅរួចក៏មិនរួចខំប្រឹងទាំងថ្ងៃថ្ងៃក្តៅខំប្រឹងទាំងមេឃរលឹមរហូតដល់ដាច់បាយដាច់ទឹកព្រោះ តែស្រេកឃ្លាននៃចំណងនៃការចង់បានពេកអានឹងហើយហៅថាប្រាថ្នាក្នុងកាមគុណខ្លាំងពេកក៏នាំឲ្យអាយុខ្លីដែរណាញោមញោមអើយណាញោមឯង គ្រប់គ្នាបាននៅអង្គុយស្ដាប់ធម៌បញ្ញោមខ្លះដល់នេះស្មល់នេះនៅនោះពងទូលអាចគូដាក់ស្រែផងទេគឺអាលឹមលឹមអញ្ចឹងណាញោមហ្នឹងហើយអើខ្លះទៀតណោះស្មល់នេះម៉ោងបាយម៉ោងទឹកត្រូវតែងូតទឹកឲ្យស្អាត រងចាំកូនក្រៀបបាយជូនតែយាយនោះអត់ទេ ពងខ្វេះដីដាំលពៅផងមិនដឹងហ្នឹងហើយពងខ្វេះដីដាំពូតកំពុងតែបោចស្មៅកន្លែងកូនគេព្យួរឲ្យផងមិនដឹងកំពុងតែដាំ អឺកំពុងតែដាំទ្រើងឲ្យសណ្ដែក វាសណ្ដែកឡើងផងក៏មិនដឹងហូហែយាយយាយស្រុកនេះតែយាយយាយស្រុកកើតមិនដឹងទេព្រោះអស់ដីដាំហើយឡែងខ្លះលក់ឲ្យកូនទិញឡានអស់ហើយអញ្ចឹងការប្រឹងប្រែងការខំខ្លាំងពេកមិនមើលណារាងកាយរបស់ខ្លួនឯងទ្រុឌទ្រោមអត់ បានមើលទៅនឹងសមត្ថភាពខ្លួនធ្វើទៅរួចមិនរួចទេការលមោបបែបនេះក៏បង្កឲ្យអាយុខ្លីដែរអញ្ចឹងកុំលមោបពេកណាញោមណាកាត់បន្ថយតិចតិចទៅអាចនៅផ្ទះសំបែងបោសជ្រះតិចតួចដាំស្លដាំស្លុកមើលចៅមើលអីអាចនិយាយប្រាប់គេការងារណាធ្វើមិនបានអីប្រាប់គេហៅកូនពឹងកូនទៅណាញោមណាហ្នឹងហើយកុំធ្វើខ្លួនឯងការងារខ្លះតែពេលដែលខឹងគេយ៉ាងម៉េចក៏ដោយខំថ្មិញសង្កត់ចិត្តថាអញអត់ធ្វើទេបើឯងមិនធ្វើ ព្រោះអញមិនលែងប្រឹងតាណាបានទៀតទេកូនឯងមិនធ្វើអត់តែមានណានិយាយខ្លះតាខ្លះឌឺគេហ្នឹងហើយទៅប្រឹងជាងការជាប់ចកេះចងេអញ្ចឹងទៅហ្នឹងហើយអង្ការមកវិញខ្យល់ឆក់ដួលស្លាប់ក៏មានដែរចឹងកុំលមោពេកណាញាតិញោមណាទុកការងារនឹងឲ្យកូនទុកការងារនឹងបកគលឲ្យគេអ្នកមានដៃជើងកម្លាំងស្មារឹងណាប៉ុណ្ណោះហ្នឹងហើយចឹងយើងកាត់បន្ថយការលមោបក្នុងកាមគុណទាំងឡាយ ហើយចំណុចទី5ធ្វើអ្វីអ្វីទៅតាមកាលពេលវេលាឲ្យបានច្បាស់លាស់ហ្នឹងហើយធ្វើអីក៏ធ្វើទៅតាមកម្លាំងដែលអាចធ្វើបានក៏ប៉ុន្តែឲ្យមានពេលធ្វើឲ្យមានពេលសម្រាឲ្យមានពេលហូបនិងពេលធ្វើការកុំអាដែងដល់ម៉ោងគេធ្វើការញោមឯងលេងនៅឆ្កឹះដីឆ្កឹះស្មៅ ហ្នឹងនៅដាំនៅបដោះនៅស្រោចទឹកដាក់ជីអីអត់ស្គាល់ម៉ោងសម្រាជួនកាលយាយខ្លះជួនកាលតាខ្លះគេដេកអស់ហើយតានៅបិទនឹងហើយបិទអក្សីធ្វើបកីពុតបកីអីហ្នឹងជាសេះអាត្មាធ្លាប់ឃើញតារបស់អាត្មានឹងហើយយប់ហើយគាត់បោះអាត្បាល់អាត្បាល់យើងពីដើមវាប្រើអាត្បាល់កិនណាណាអាត្បាល់កិនស្រូវនោះហ្នឹងហើយពីអ្នកយាយហេតានៅអំពើអំពុកអំពើអំពុកកូនគេសម្រានកូន គេគេងអស់ហើយ តែយាយហីតានោះព្រោះតែជីវភាពនៅអំពើអំពុកអំពើអំពុកម៉ោង1ម៉ោង2យប់អីហ្នឹងមិនទាន់បានសម្រាកទេចឹងហើយដល់ទៅពេលអញ្ចឹងអស់ល្ងួយដល់អស់ល្ងួយព្រលឹមឡើងធីងធូងធីងធូងដាំបបឲ្យភាសាក៏ភាសាមកកើតនឹងហើយដល់ទៅពេលគាត់ចង់ទៅធ្វើកិច្ចការងារអីទៀតទៅតាំងតដចឹងទៅញាតិញោមពុតបោស័តណាចង់បានអាយុវែងត្រូវមានកំណត់ខ្លួនឯងពេលណាដែលត្រូវធ្វើការ ពេលណាដែលត្រូវឈប់សម្រាកពេលណាដែលត្រូវហូបពិសា ពេលណាដែលត្រូវសំសម្រានស្គាល់ពេលឲ្យបានច្បាស់លាស់អញ្ចឹងបានអាយុវែងនឹងពេលណាក៏ពេលធ្វើអាហេអត់ឃ្លានអត់ឃ្លានអឺអត់ឃ្លានជាប្រឹងទៅនិយាយភាសាភាច្រើនអញ្ចឹងហ្មងអើយចង់ណាស់គុណអើយចង់តែអត់ឃ្លានអត់ឃ្លានក៏ត្រូវតែហូបត្រប់កាពះដែរណាញោមណាមានពេលសម្រាកគ្រប់គ្រាន់ នឹងបានអាយុយើងវែងហើយទី6នោះសាងអំពើល្អឲ្យបានច្រើនណាប៉ុណ្ណាពុទ្ធសាសនាយើងណាង លើកឡើងថាមានតែសេចក្តីល្អទេ ដែលនាំឲ្យយើងនឹងចម្រើនដោយបុណ្យនឹងប្រព្រឹត្តទៅដើម្បីបានអាយុវែងហើយដល់ពេលទី6នោះឯងគឺសែបគប់ដែលសែបគប់មិត្តល្អសែបគប់សັບបរោះហ្នឹងហើយព្រោះញោម យើងទាំងអស់គ្នាថានៅក្មេងទៅយើងសែបគប់ណាត្រូវចាប់ដៃគូរកស៊ីសហការមានគេនាំទៅធ្វើកិច្ចការអីចឹងសែបគប់ទៅនឹងមិត្តខ្លះក៏នាំយើងទៅកន្លែងល្អទៅមិត្តខ្លះនាំយើងទៅតែកន្លែងវិនាកន្លែងអន្តរាយណានាំទុកនាំទោសបង្កនឹងដល់អាយុជីវិតរបស់យើងហ្នឹងតែដល់ទៅពេលចាស់ហើយនេះញោមគួរតែចេះសែបគប់ សប្បរោះខ្សែគប់មិត្តល្អដែរមិត្តនាំឲ្យយើងមកវត្តមិត្តនាំឲ្យយើងរៀនធម៌មិត្តនាំឲ្យយើងចេះធ្វើបុណ្យឲ្យចេះធ្វើទានហ្នឹងហើយហើយដល់ឡាពេលញោមខ្លះញោមលេងចិត្តឬក៏ហុកហើយគេនាំទៅវត្តទៅវាដឹងគាត់ថាមិនយេណោះអាត្មាមិនលើកជាឈ្មោះអ្នកណាទេមានញោមគាត់ថាអញធ្វើប៉ុនអញធ្វើអីទេ ខ្លះទៅវត្តមិនបានប្រហែលអញផងទៅប៉ុនងាប់មុនអញអស់ហើយណែអញប៉ែតជាងហើយមិនដែលសូវទៅវត្តផងអញនៅរស់អញនៅដើរអាអ្នកពួលអញទៅវត្តហ្នឹងងាប់អស់ហើយហ្នឹងហើយតែគាត់អាចមោទនភាពនៅក្នុងការរស់នៅរបស់គាត់តែពពុទ្ធអត់មោទនភាពជាមួយទេហើយពពុទ្ធទាំងដែលបដិសេធហើយព្រះអង្គ ដៀលនៅបុគ្គលនោះថាជាមុខៈបុគ្គលបុគ្គលតទេឬក៏អភពបុគ្គលរស់នៅ បានកំណើតកើតជាមនុស្សល្អពេកក៏ប៉ុន្តែបុគ្គលនោះមិនបានសាងក្លឹមនៃជីវិតទេ គឺជាការរស់នៅគ្មានសារៈបាន ព្រះមានពភៈព្រះអង្គសម្ដែងថា បុគ្គលដែលរស់នៅអស់រយនៃឆ្នាំ តែមិនមានសេចក្តីល្អមិនមានសិល មិនមានទានមិនមានការ ចម្រើនប្រតិបត្តិក្នុងធម៌នេះទេ បុគ្គលនោះរស់នៅមិនស្មើត្រឹមគេរស់តែមួយថ្ងៃគេមាន សិល គេមានការឲ្យទាននិងមាន ការចម្រើនមេត្តាភាវនានោះទេអញ្ចឹងព្រះអង្គអត់ឲ្យតម្លៃការរស់នៅ អស់កាលដ៏យូរតែមិនបានធ្វើសេចក្តីល្អបុគ្គលនោះកំពុងតែដុតបំផ្លាញខ្លួនឯងកំពុងតែស៊ីនៅស្រូវជង្រុកចាស់តែមិនបានសាប់ព្រោះបដោះពូជថ្មីឡើយណាញាតិញោមចឹងយើងទាំងអស់គ្នានឹងយើងបានរស់នៅជាមនុស្សនឹងដោយសារបុណ្យចាស់ណាស្រូវជង្រុកចាស់ឥឡូវយើងកំពុងតែប្រើប្រាស់ជីវិតឬក៏កំពុងតែប្រើប្រាស់ក្របពូជចាស់ តែក៏យើងកំពុងតែកសាងសន្សំបណ្ដុះនិងដាក់ជីនៅក្របពូជថ្មី ក្របពូជថ្មីគឺសំដៅទៅលើការបណ្ដុះនៅបនថ្មីទៅកាន់ជាតិខាងមុខទៀតយើងមុខតែចង់ឲ្យខ្លួនឯងបាន មកកើតជាមនុស្សទៀតដែរមែនមែនទេញាតិញោមញោមចង់បានស្រូវញោមត្រូវតែយកស្រូវទៅដាំទៀតមិនបានស្រូវ ញោមចង់បានដូងភាសាញោមចង់បានស្វាយភាសាតលតែយកផ្លែដូងយកក្របស្វាយនឹងទៅបណ្ដោះហើយមើលថែវាផង ទៅបានផលដើម្បីយកមកចិញ្ចឹមជីវិតអញ្ចឹងមែនទេយ៉ាងណាមិញជីវិតដែលយើងកំពុងប្រើប្រាស់នេះដោយអំណាចនៃបុណ្យក៏យើងត្រូវតែមើលថែទាំដាក់ជីដោយបុណ្យនឹងតទៅទៀតកុំឲ្យពូជមនុស្សកុំឲ្យ ក្របពូជមនុស្សយើងនឹងខូចណាប៉ុណ្ណា ហ្នឹងហើយអញ្ចឹងយើងត្រូវកសាងសន្សំសេចក្តីល្អហើយសែបគប់មិត្តឲ្យបានល្អកុំមកដែងទៅសែបគប់តាណាដែលខូចយាយណាដែលខូចមិនបាច់ទេគេទៅវត្តគេទៅវាឯងឯណេះនោះទៅខ្វេះក្តាមខ្វេះខ្យងឯនោះញោមយាយអើយទៅវត្តឯមកអូអត់ទេអ្នកអើយរវល់ថ្ងៃណាក៏រវល់ដែរ អូយាយអើយទៅវត្តអត់ទេនោះអូយរវល់ទៀតហើយខ្ញុំនៅគ្មានពេលគេដកឃ្លាមរួចទេយាយថ្ងៃណាទៅចាំមើលបន្តិចទៀតតែប៉ិតយាយនោះអត់ទៅត្មងនឹងញោមហុយទៅវត្តអីណាទេអញទុកលុយទិញមលូវិញយកចង្ហាន់ឆ្ងាញ់ឆ្ងាញ់យកលុយបូជាឲ្យលោកអស់នឹងអត់ធ្វើអីផងមានបានកាយទេដឹងប៉ុនបោចអីទេហ្នឹងហើយដឹងសិលបោញសិលប៊ីអីទេណាញោម គាត់ថាឡៃតសិលហ្នឹងសិល2ឡើយយកលុយទៅចូលសិលឡប់មកវិញស៊ី7ឡាអញទៅរកក្តាមទៅរកខ្ចងមិនឆ្ងាញ់ជាងឯងទៅបាត់ណាញោមណោញោមអាហ្នឹងឯងឃើញខាតទេញោមឃើញខាតតទេមក ពេលទៅវត្តទៅវាអត់មានទេតែបើថាយកអាពេលទៅអង្គុយនិយាយដើមគេមានយកអាពេលទៅនិយាយរឿងភាកមានយកអាពេលទៅភាកសាគ្នារឿងកតុយលេខថ្ងៃហ្នឹងចេញអីមាន មែនទេញោមអូអាពេលដែលទៅអង្គុយនិយាយអូអាណាបង្រត់គ្នា អាណាបង្រាស់គ្នាអូអាណាដាច់អាណាជាប់គ្នាអីហ្នឹងអាចយកពេលទៅនិយាយរឿងហ្នឹងបាន តែបើរឿងមកវត្តនេះនិយាយពីថាតឹងជាងអូអស័យបច្រាស់ចុងទៅទៀតណាញោមនឹងញោមដោយសារអីមកតែពីការសែបគប់នឹងអត់អត់ត្រូវហ្នឹងហើយតែបើការសែបគប់ត្រូវហើយហ្នឹងជីវិតរបស់យើងវាស្រស់ស្រាយស្រស់ថ្លាដោយសេចក្តីល្អ ធ្វើឲ្យជីវិតរបស់យើងវាស្រស់ស្រាយការសែបគប់របស់យើងនឹងក៏ល្អទៀតអាយុយើងនឹងវែងណបណអនុមោទនីហ្នឹងហើយយើងមើលណាប៉ុនត្រូវធ្វើណាប៉ុនត្រូវធ្វើទៀនត្រូវឲ្យសិលត្រូវរក្សាសមាទានចម្រើនមេត្តាភាវនានឹងត្រូវមានគ្រប់គ្រប់គ្នាបើមិនដូច្នោះទេជីវិតរបស់យើង វាអត់ន័យអត់ខ្លឹមសារអីទេពីព្រោះមិនយូរប៉ុន្មាន យើងត្រូវចែកឋានចាក់ទឹកដីនេះអត់មាននរណាត្រូវរស់នៅរហូតដោយមិនចេះចាស់មិនចេះឈឺមិនចេះស្លាប់ណាមុខញោមទាំងអស់គ្នានេះស្មានតបាន40ឆ្នាំទៀតទេ50ឆ្នាំទៀតទេនៅ មុខមុខខ្លះនៅតែត្រឹម10ឆ្នាំទៀតពិបាកផងទេតឹងមែនទេញោមឥឡូវអាត្មា33នឹងឯ33ប្រសិនបើអាយុនៅ74ណាអាត្មានៅប្រហែលទៀតញោម នៅតាខ្សែទេណាចុះបើអាយុអាត្មាអត់ដល់ចិត្តនៅម៉ានតែបើត្រឹមតា6ជាងដោយគុណចាស់ឯត្រឹម6ជាងអីចឹងទៅ នៅតិចណាញោមណោះមនុស្សយើងតើរស់នៅ10ឆ្នាំបានប្រមាណដងទៀតណែដោយតាប្រមុខតាកសែងលឿងនេះម៉ានហើយតាតាតាកសែងលឿងនេះម៉ានហើយតាចិត្តជាងហ่ะអញ្ចឹងមានន័យថាគាត់ចាយពេលវេលានៃការរស់នៅអស់ 10ឆ្នាំ7ដងហើយអញ្ចឹងអញ្ចឹងយើងអាចបាន7ដងអត់អត់បានទេណាអញ្ចឹងបានថាយើងមិនតាន់ដឹងទេអញ្ចឹងការរស់នៅរបស់យើងនឹងវាអត់ទៀងទេយើងប្រកាសណាស់ថានឹងត្រូវស្លាប់នៅពេលណាមួយមនីមនីដាស់ខ្លួនឯងមានស្មារតីក្រើនរំលឹកឲ្យស្វែងរកបុណ្យស្វែងរកសេចក្តីល្អនឹងឲ្យរស់រានឡើង ពីព្រោះរឿងចាស់រឿងឈឺញាតិញោមពុទ្ធបរិស័ទកិច្ចមិនផុតរត់មិនឆ្ងាយ អំពីសេចក្តីស្លាប់ទេណាប៉ុណ្ណោះអញ្ចឹងសេចក្តីល្អត្រូវកសាង សន្សំទុកឲ្យហើយ ពីព្រោះពពុទ្ធព្រះអង្គសម្ដែងថាបុណ្យនេះឯងគឺ ជាទីពឹងជាកំណប់ទ្រព្យសម្រាប់យើងដកវិជ្ជាទៅកាន់លោកខាងមុខទៀតណាប៉ុណ្ណាអនុមោទនី ហ្នឹងហើយអញ្ចឹងការបរិយាយធរហ្នឹងប៉ុណ្ណឹងចោះញោមកុំឲ្យញោមនឹងកូនចាំហ្នឹងហើយបុណ្យក៏ធ្វើបាយក៏ដាំបុណ្យក៏ធ្វើបាយក៏ដាំចៅក៏ខ្វៀលតែកុំដៀលពេលដែលខឹងម្ដងម្ដងហ្នឹងហើយអញណាខំណាដើម្បីកូនឥឡូវហ្នឹងមកខំដើម្បីអាចៅទៀតកូនហើយកូន បើជួយគេជួយដល់ចិត្តស្មោះទៅកុំខឹងកុំក្រោតតែខឹងច្រើន មុខអាក្រក់អាយុនឹងក៏វាខ្លីដែរព្រោះរូលរូលខាត់ដៅដោយភ្លើងទោសៈដុតយើងរាល់ថ្ងៃគឺអាយុយើងអត់បានវែងទេអញ្ចឹងកាត់បន្ថយការខឹង ហើយពង្រឹងនៅស្មារតីឲ្យ មានសេចក្តីល្អចម្រើននៅមេត្តាធម៌ឲ្យបានច្រើនអាយុរបស់យើងនឹងក៏បានចម្រើនបាយក៏ហូបបានសម្រានក៏លក់ស្រួល ការគិតក៏តិចអញ្ចឹងអាយុរបស់យើងនឹងវែងតាមនឹងដែរណាប៉ុណ្ណាអញ្ចឹងយើងកាត់បន្ថយការគិតរឿងអាក្រក់គិតរឿងល្អឲ្យបានច្រើនចម្រើនដោយអា ដោយអាយុអនុមោទនីពធទេសនា បរិយាយប្រមាណប៉ុណ្ណឹងលេខទៅតាមពេលវេលានឹងបញ្ចប់មុននឹងបញ្ចប់ក៏សូម លើកនៅបុណ្យកុសលដែលកើតអំពីទឹកចិត្តសទ្ធីជ្រះថ្លាមួយលើព្រះអង្គគ្រូសានសាន់ជា ប្រជាអធិការប្របីដាសង្វត្តកោះពលាជ័យរួមទាំងបកណាលោកម្ចាស់ញាតញោមដោយផ្ដើមក្នុងថ្ងៃនេះសូមបុណ្យកុសលបានជាបច្ច័យហុំក្រងនៅលោកយាយ ព្រមទាំងលោកតាទាំងអស់ឲ្យជួបប្រទេសតែសេចក្តីសុខនិងសេចក្តី ចម្រើនជន្មាយុយឺនយូរគ្រប់គ្រប់គ្នា ហើយបុណ្យកុសលសូមឧទ្ទិសជូនចំពោះបពការីជនមានមេត្តាបៃតាសាច់សាលហិតមិត្តសម្លាញ់ទាំងអស់ដែលលោកបានបាក់បែកចែកឋានទៅកាន់លោកខាងមុខយូរយាក្តីថ្មីថ្មីក្តីនោះក្តីក៏សូមឲ្យ បានទទួលនៅបុណ្យកុសលនីគ្រាឱកាសនេះបើបានទទួលហើយបែកភ័ក្រត្រឡប់ ក្រោយឲ្យពរប្រគេនពរដល់បកណែគុណចាស់គ្រប់ព្រះអង្គមានលើវិចារិកាលោកយាយលោកតាវិយវេចៈព្រមទាំងគណៈកម្មការនិងពុទ្ធបរិស័ទគ្រប់គ្នាដែលស្ដាប់ពធទេសនាក្នុងថ្ងៃនេះសូមបាន សម្បត្តិបញ្ញាសមាទិដ្ឋេរួចចាក់ទុកគ្រប់គ្រប់គ្នាណាទានអនុមោទនីពធទេសនាក៏សន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវាំង